ពាក់ព័ន្ធជាមួយនឹងគ្រឹះស្ថានអប់រំឯកជន បានលើកឡើងថាយុវជនត្រូវតែ អភិវឌ្ឍចំពោះចំណេះដឹងទាំងភាសាជាតិនិងភាសាបរទេសដើម្បីឆ្លើយតបទៅនឹងយុគសម័យបដិវត្តឧស្សាហកម្មដែលមានការប្រកួតប្រជែងទាំងផ្នែកការងារនិងពាណិជ្ជកម្ម លោកឈិនពេងសៀងនាយកសាលា Amazon បានលើកឡើងថាយុវជនកម្ពុជាចាំបាច់ត្រូវតែបណ្ដុះបណ្ដាលថ្នាក់ការអប់រំទាំងភាសាជាតិនិងបរទេសឲ្យស្របទៅតាមការអភិវឌ្ឍរបស់សង្គមជាតិនិងសកលលោក។ កន្លែងក្នុង កិច្ចពិធីចែកសញ្ញាបត្រក៏ដូចជាបានសរសើរនិងផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នាំប្រចាំឆ្នាំ2018 2019នៅព្រឹកថ្ងៃទី19កញ្ញានេះលោកបានលើកទឹកចិត្តដល់យុវជនខិតខំរៀនសូត្រប្រកបដោយឆន្ទៈនិងឧត្តមភាពខ្ពស់ដើម្បីកសាងអនាគតរបស់ខ្លួនខណៈដែលកម្មវិធីសិក្សាអន្តរជាតិកំពុងមានការវិវត្តខ្លួនឥតឈប់ឈរនិងប្រកបដោយស្តង់ដារទាំងផ្នែកចំណេះដឹងភាសាបរទេសនិងកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ ការលើកឡើងនេះស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើបញ្ចបត្តិភាពនិងទំនើបកម្មលើកម្មវិធីសិក្សាដើម្បី ជួយឲ្យការសិក្សារបស់សិស្សមានការប្រសើរឡើងស្របតាមការវិវត្តនៃយុគសម័យថ្មីក្រសួងអប់រំនិងយុវជនកីឡាក៏បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់ ទៅលើការពង្រីកបន្ថែមនៅការអប់រំតាមរយៈការលើកកម្ពស់លទ្ធភាពការទទួលស្គាល់និងការអប់រំទាំងនៅ សាលារដ្ឋនិងគ្រឹះស្ថានឯកជននានាថ្ងៃនេះសាលាមានកម្មវិធីរៀបចំចាត់ជូនបណ្ណសារនិងហៅឧបករណ៍ដល់សិស្សឆ្នើមគឺមានគោលបំណងទី1គឺចង់ជំរុញចិត្តដល់សិស្សឆ្នើមដែលបានប្រឹងប្រែងរៀនសូត្រទទួលរហូតទទួលបានលទ្ធផលល្អប្រសើរហើយទី2 ចង់ឲ្យគ្រប់ថ្នាក់ទាំងអស់មានការប្រកួតប្រជែងគ្នាក្នុងការរៀនសូត្រឲ្យទទួលបានលទ្ធផលដូចជាសិស្សឆ្នាំមុនដែរទី3ក៏ចង់ជំរុញឲ្យពុកម្ដាយម្ដាយម្ដាយសិស្សទាំងអស់មានមោទនភាពចំពោះលទ្ធផលការសិក្សារបស់កូនរបស់គាត់និងទី4សាលានឹងមានចែកជូននៅអាហារូបករណ៍សម្រាប់សិស្សសម្រាប់ថ្នាក់លេខ1 50%និងលេខ2 40% 40%លេខ3និង30%អឺ30%។